សួស្តីក្មួយគួយចៅចាស់របស់តាថ្ងៃនេះតាមានមេរៀនមួយ បង្ហាញអំពីបាទទម្រង់ sending នៃពួក master ជំរងទម្រង់ sending នៃពួក master អញ្ចឹងមុននឹងរៀនទម្រង់នឹងបានមួយគួយចៅចៅរៀនអំពី scale master ទាំងអស់គ្នារបស់លោកតាអញ្ចឹងថ្ងៃនេះលោកតាលើកយកតែមួយទេគឺទម្រង់លើនៅក្នុងទម្រង់ do master បើសិនយើងចេះទម្រង់ដូ master ពពួក master នឹងហើយយើងលេងបាទ scale ណាក៏បានដែរណាប៉ុន្តែលេងលេងនៅរបៀប sending ហ្នឹងទៅណាអញ្ចឹងមុននឹងចាប់ដើមចូលទម្រង់ sending របស់យើង sending មានន័យថាលេងយើងត្រឡប់ឡើងត្រឡប់ចុះយើងរៀន scale របស់វាសិនណាអូខេ scale do master do master ណា do master ចេញពី note do មក យ៉ាដាក់ឲ្យត្រង់ឲ្យស្រួលមើលសិនណាដូរមកសិនហើយលោកហើយក្មួយក្មួយចៅចៅដែលមើលដៃលោកតាមិនច្បាស់ឬក៏មិនបង្ហាញមិនបាំងនៅចំណុចណាយើងមើលថេបខាងលើណាមើលអក្សរខាងលើយើងអាចយល់បានហើយណាអូខេតែបើសិនយើងចេះហើយយើងមិនរៀនទេយើងរៀនទម្រង់ sending តែម្ដងប៉ុន្តែលោកតាមុននឹងចូល sending លោកតាបង្ហាញរំលឹកអំពី scale do master សិនណាអូខេចាប់ផ្ដើម Terima terlalu banyak ហេយើងចេះពពួកម៉ាសើហើយអូខេឥឡូវយើងចូលទម្រង់ sending របស់យើងទម្រង់ sending មានន័យថាយើងលេងត្រឡប់ឡើងត្រឡប់ចុះណានៅបណ្ដេញប្រដេញគ្នាតែម្ដងប្រដេញគ្នាតែម្ដងយើងលេងម្ដង3 note ណាលេងម្ដង3 note យើងលេងប្រដេញគ្នាយ៉ាងណាអញ្ចឹងមើលដៃលោកតាហើយបើសិនមិនយល់យើងមើលអក្សរ tape ខាងលើរបស់លោកតាដែលបានបង្ហាញណាអូខេមានន័យថាយើង ឥឡូវយើងឧទាហរណ៍យើងចាប់ផ្ដើមពី note do ណាដូរេមីយើងលេងលេខ3 note ណា setting របស់យើងលេខ3 note ណាម្ដងទៀតហើយយើងបដិញគ្នាយ៉ាងម៉េចមានន័យថាយើងយកពីដូអញ្ចឹងបន្ទាប់មកយើងចេញពីរេទៅ3 note ដូច3 note ទេណាធ្វើរហូតរហូតដល់ចប់តែម្ដងណាអូខេយើងចាប់ដើមអនុវត្តតែម្ដងដែលយើងបានបង្ហាញពីទស្សនវិស័យហើយឥឡូវយើងចាប់ដើមអនុវត្តតែម្ដងដូ បន្ទាប់មកទៀតយើងរេមីហ្វាយើងបដិញរហូតក្នុង scale master នឹងតែម្ដងអូខេហើយយើងចាប់ផ្ដើមអនុវត្តតែម្ដងដូចយើងបង្ហាញពីទស្សនវិស័យហើយឥឡូវយើងចាប់ផ្ដើមអនុវត្តបើសិនជាមើលដៃលោកតាមិនច្បាស់យើងមើល clip ខាងលើណា clip ខាងលើរបស់តាលោកតាបង្ហាញហើយណាអូខេ ខេអូខេយើងធ្វើឲ្យស្ទាត់ពីលើមកក្រោមឲ្យស្ទាត់ហើយបានយើងលេងពីក្រោមឡើងទៅលើវិញណា ពីខ្សែមីតូចខ្សែមីសំលេងហើយនឹងសំលេងខ្ពស់ហ្នឹងបាទលេងត្រឡប់ឡើងត្រឡប់ចុះណាអូខេហើយលោកតាបង្ហាញថេបណាថេបខាងលើយើងរៀនមួយថ្ងៃមិនចេះទេណាយើងព្យាយាមតិចទៅយើងអាចធ្វើបានហើយអូខេ Thank you. ចឹងយើងលេងត្រឡប់ពីក្រោមឡើងទៅលើវិញណាយើងលេងត្រឡប់ពីក្រោមឡើងទៅលើវិញលេងត្រឡប់ពីក្រោមឡើងទៅលើវិញចេញពីណូតរេនេះណាលេងម្ដង3ណូតដូចគ្នាហើយបដិញដូចគ្នាណាគ្រាន់ថាបដិញពីក្រោមឡើងទៅលើបដិញពីខ្សែហាយរហូតដល់ហើយខ្សែឡូណាចាប់ដើមណាមើលឃើញរបៀបដៃតាទេ អូខេមេរៀនលោកតាថ្ងៃហ្នឹងបង្ហាញអំពីបាទការលេង sending នៅក្នុង scale major ទាំងអស់ណាអញ្ចឹងយើងចេះ do major យើងចេះ re major យើងលេងបានទាំងអស់ណាដូពពួកនិយាយរួមពពួក major ទាំងអស់យើងលេងរបៀបហ្នឹងបានណា sending នឹងមានន័យថាយើងលេងត្រឡប់ឡើងត្រឡប់ចុះឧទាហរណ៍យើងចង់លេង sol major យើងធ្វើដូចការបង្ហាញបាទត្រឡប់ឡើងត្រឡប់ចុះនឹងទៅបាទនៃមានន័យថា note ទាំង lain យើងលេងម្ដង3 note note បន្ទាប់ប្រដេញគ្នាតែម្ដងណា note បន្ទាប់ប្រដេញគ្នាតែម្ដងអូខេសង្ឃឹមថាមេរៀននេះក្មួយក្មួយចៅចៅអាចទទួលយកបានណាហើយអ្វីជាជំនួយនៅក្នុងការរៀនសូត្របាទ អំពីការប្រើប្រាស់ master sending ហ្នឹងពពួក master sending ហ្នឹងលោកតាមាន tape ខាងលើបង្ហាញជាជំនួយដើម្បីឲ្យយើងបានងាយហើយណាអូខេហើយព្យាយាមណាព្យាយាមទាំងអស់គ្នាជាមួយលោកតាហើយបើសិនជាមានចំណុចត្រង់ណាចៅចៅ comment មកណា comment មកទោះបី comment នឹងបាទ របៀបណាក៏លោកតាទទួលយកបានដែរណាដើម្បីយើងធ្វើការកែសម្រួលទាំងអស់គ្នាហើយលោកតាសង្ឃឹមថាមេរៀននេះបាន50%ជាជំនួយដល់ក្មួយក្មួយចាចៅណាហើយសង្ឃឹមថាក្មួយក្មួយចៅចៅបាទសាវជាបន្ថែមទៀតដើម្បីឲ្យបានល្អបាទជាងនេះហើយលោកតាមិន ធានាថាលោកតានឹងធ្វើបានល្អ100%ទេណាអូខេហើយគ្រូគ្រូចៅចៅជាយាមស្វែងរកបន្ថែមទៀតនៅមេរៀននឹងអូខេអរគុណចំពោះការតាមដានវីដេអូរបស់លោកតា